ទុនបានត្រឹមតែសេរីមុនណាឥឡូវផ្លង់រឹងទុនទូទាត់សម័យហើយស្ទីលអត់មានស្នេហាលោកព្រាវព្រាវប្រយ័ត្នផ្លង់រឹងទៅជាផ្លង់រាវផ្លង់ទុនផ្លង់ទុនផ្លង់ទុនផ្លង់ទុនផ្លង់ទុនផ្លង់ទុនផ្លង់រឹងផ្លង់រឹងផ្លង់រឹងផ្លង់រឹងផ្លង់រឹងផ្លង់រឹងសូមផ្ដាប់ទៅប្រុងប្រុង nosso ទៅខ្វងរឹងខ្វងរឹងចូលទៅខ្វងរឹងខ្វងរឹងចូលមកដាក់ទៅប្រុងប្រុងថាណាបើមានស្នេហ៍